ឥឡូវគឺរបៀបបរិបរបស់យើងគឺបើសៀចាំមើលបើអត់សៀមិនបាច់មើលទេអើយថាបអាយក្លិនសេងអីមួយមួយនំគ្នាអត់ទុកចិត្តបាសេប្រយ័ត្នប្រយែងណាមកក្រប្រាប់ឯណាក្នុងដីហ៎ ខាន់យប់នេះក្នុងដីបោះបាសេផងកុំនាំគ្នាត្រីតាអាលនឹងប៉ារីសពេកប៉ារីសហ្នឹងក៏អត់ពេញសាច់ដែរណៃម៉ាក៏អត់បានលេងឌីម៉ារីក៏អត់អឺអ៊ីកាឌីក៏អត់ម៉ាកូរ៉ូវ៉ាទីម៉ាកូវ៉ាទីក៏អត់អាបើប្រៀបធៀបទៅដូចជាស្មើគ្នាទេបាទឥឡូវយើងកុំឲ្យខាតពេលយូរព្រោះយើងបើកការស្វាគមន៍ទៅកាន់ប្រិយមិត្តបាទរបស់យើងតិចសិន បាទសួស្តីទៅកាន់ឆេងអាងហើយសួស្តីទៅកាន់ទៅកាន់សែមពិសិដ្ឋហើយសុឆន្ទៈហើយដល់ក្មួយស្រីច័ន្ទស្រីនីដល់ប្រូអេលិចត្រូសួស្តីសុកលីនសុកលីនគេល្បីខ្លាំងណាស់នៅក្នុង TikTok សុកលីនសុកលីនជួយប្រម៉ូទ TikTok ឲ្យបងមួយមើលថាសុកលីនសួស្តីប្រូឈុនអ៊ីភៀបអឺ ពេលអញ្ចឹងហើយអាប្រកាសអីនេះសួស្ដីប្រូលៀងខេង បងចော့យប់ហ្នឹងគូលីវើពូលទៅគេនិយាយមិនខមមិនអីគេបងអត់មានអត់ដល់ពេលបងតើលូនមកទេខ្ញុំលូនដល់លេទេបងពេលអាហ្នឹងទៅមកដូចឆ្កែអញ្ចឹងដូចមានអាចុយប្រៃគេជួលអស់ប្រមាណបងព្រមពេលអាយហ្នឹងអើយអានេះបងស្រឡាញ់អស់ពី3ដងពេលបងពាក់ទៅបងក្រោះក្ដួលណា ដូចជាបងមិនដែរពេកឲ្យក្នុងឆាជីវិតណាសេងខិតឲ្យឲ្យបងនេះមកគិតអត់តន់លោតចេញតែតែចេញមកអញចេះភីនទៅខមមិនចេះបងភីនខមមិនអានេះវៃខមមិនចាទៀតលឹមសុកលិនសួស្ដីប្រូចាក់សួស្ដីបងចាក់និយាយគូលីវើពូលទៅស្អាបាសេមួយប៉ារីប៉ាន់ណានេះទៅអញនិយាយលីវើពូលអានេះវៃសួស្ដីក្មួយស្រីតៃចាតៃចាយកខាណាខាណៃយកបាសេណាណត់ ទៅមើលឃើញបានតាបងអូក៏ទៅមោទនភាពហើយបានសុកលេងជួយប្រម៉ូទ TikTok ឲ្យអូបងបងវាយដឹងហើយអ្នកលេង TikTok អាណាស្គាល់ម៉ាក់លីនដែរប៉ុន្តែបើ Facebook ដឹងបាចោហើយយំនេះបងមើលនៅផ្ទះហើយមើលជាមួយបងប្អូនម៉ាទីអូ តាកុំឲ្យកើតពេលយូរបាទយើងស្វាគមន៍ដល់វាលក្មិនរបស់យើងទីសិនឯណាវាលក្មិនណាយើងវាលក្មិនទូកឡើយនេះកាត់បាទស្វាគមន៍ដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានៅការ live បាទលើ Facebook របស់ Admin ចិញ្ចក់ហើយនៅក្នុងរាត្រីនេះយើងឃើញថាការប្រកួតដ៏សំខាន់រវាងក្រុមបាល់ទាត់ បាទបាសេឡូណាជាមួយនឹងប៉ារីសាសម៉ាំងហើយក៏មានលេបស៊ីកបាទជាមួយនឹង លីវើពូលផងដែរអញ្ចឹងថ្ងៃនេះយើងនឹងនិយាយអំពីរឿងរ៉ាវខ្លះៗពាក់ព័ន្ធនឹងការប្រកួតនៅក្នុងរាត្រីនេះផងដែរហើយខ្ញុំបាននឹងអធិប្បាយគូលីវើពូលជាមួយ Leipzig ហើយ Edmund ចောက်គាត់អធិប្បាយគូប៉ារីសជាមួយនឹង Barcelona បើចឹងក៏ស្វាគមន៍បាទបងប្អូនយើងដែលទស្សនាទាំងអស់គ្នាបាទកុំភ្លេចជួយ share ម្នាក់មួយដើម្បីចែករំលែកការតាមដានទស្សនាទាំងអស់គ្នាផងដែរអឺហ្នឹងហើយបងប្អូនឥឡូវនេះបងបានភីមខមមិនខាងក្រោមនេះសម្រាប់បងប្អូនយើងដែលតែពិបាករកការឡាយអឺប្រតិការ UEFA Champions League យប់នេះគឺយើងនេះ បាទមានមានពីនលើខមមិនហើយងាយស្រួលរោទេនិយាយទៅបើមនុស្សភ្លើភ្លើហើយបាក់រោបន្តិចមួយទៀតក្រុមអញ្ចឹងចាំមើលថ្ងៃណាតើចាំមើលជួបសុកលៀនដាក់មកវីដេអូមកហើយចាំជួយប្រម៉ូទ TikTok ឲ្យបងមួយផងណែថ្ងៃនេះបងពាក់អាវបាសេហើយហើយអាហើយនេះគេពាក់អាវប៉ារី ឥឡូវគេពាក់ឲ្យបាសេចង់ចង់ស្រឡាញ់បាសេអូស្រឡាញ់និយាយទៅស្រឡាញ់មកយកពេលចុងក្រោយនេះដែលបាយ័នស៊ីបាសេ22យើងចាញ់រំភើបទេទេដូចជាមិនរំភើបទេអូគាត់ថាសបាយអូមិនអីថ្ងៃនេះឆាជីវិតលើកទី1លើកទី1ក្នុងឆាជីវិតហើយអាបងប្អូនយើងដឹងហើយថាពីដើមមកបងមិនដែរពាក្យអាយបាសេយ៉ាងម៉េចទេព្រោះនិយាយរួមទៅគឺបងអ្នកគ្រប់គ្រងរបស់រៀមអាទិត្យរយៈពេល10ឆ្នាំជាងហើយអញ្ចឹងអាចថានេះគឺជាលើកទី1ដែលបងពាក់ ឈុតបាសេសំខាន់ឈុតបាសេនេះគឺឈុតក្នុងដីទៀតសំខាន់បងប្អូនយើងគាត់ឆ្ងល់ថាគេឲ្យប្រមាណបាទនេះចប់ពាក់អាវបាសេគេនេះអឺនេះគឺធ្វើឡើងដោយទឹកចិត្តដោយទឹកចិត្តទឹកចិត្តទឹកចិត្តទឹកចិត្តទឹកចិត្តដោយទឹកចិត្តទឹកចិត្តបាទអញ្ចឹងទេបងប្អូនយើងឃើញថាមានអ្នកទស្សនាច្រើន បាទអញ្ចឹងក៏ជួយ share បន្តបន្តនេះទៀតដើម្បីឲ្យបាចក់បានអធិប្បាយខ្លះខ្លះពាក់ព័ន្ធនឹងបញ្ជីឈ្មោះកីឡាករក៏ដូចជាប្រវត្តិនៃការជួបគ្នារវាងក្រុមទាំងពីរផងដែរ បើតាកុំឲ្យខាតពេលយូរបើយើង ចូលដល់ប្រធានបទយើងទី1ហើយរបៀបវរៈយើងរបៀបវរៈដែលយើងត្រូវនិយាយគ្នាថ្ងៃនេះគឺបាទទី1នោះគឺការប្រកួត UEFA Champions League វគ្គ16ក្រុមជើងទី2ជើងទី1ប៉ុន្តែមុននឹងចូលដល់ការវិភាគពាក់ព័ន្ធនឹងការប្រកួតអញ្ចឹងអញ្ចឹងតែខ្ញុំនិយាយវិញមិននេះតើតើមានការត្រូវគោរពតាមលក្ខណ្ឌិកៈរបស់អ្នកចង់រៀបចំកម្មវិធីយ៉ាងម៉េចខ្លះអឺទី1គឺត្រូវស្ដាប់អ្នកសម្របសម្រួលបាទបាទអ្នកសម្របសម្រួលថាឲ្យនិយាយគឺនិយាយបាទ ហើយការឆ្លើយសំណួរគឺមានរយៈពេល3នាទីបាទទី2ហាមប៉ះពាល់អង្គព្រះមហាក្សត្របាទអូខេយល់យល់ហើយទី3បាទកុំសូវរៀបរាប់ពេកបាទថ្ងៃសួស្តីទៅកាន់បងប្អូនយើងសាជាថ្មីផង ហ្នឹងហើយដោយសារយប់នេះគឺខ្ញុំធ្វើ talk show អត់ទាន់ទេដោយសារ talk show ហ្នឹងគឺវាជាប់គ្នាមួយខាង SB របស់អាបងសាដូហើយនិងអាបងជូនីដល់ពេលអញ្ចឹងទៅខាងបច្ចេកទេសក៏រត់ទៅរត់មកអត់ទាន់ហើយដល់ពេលអញ្ចឹងកុំឲ្យអឺដាច់បាទដាច់សង្វាក់នៃការផ្ដោះផ្ដងគ្នាការសន្ទនាគ្នាសម្រាប់ព្រឹត្តិការណ៍របស់ក្រៅយប់នេះគឺខ្ញុំ live នៅក្នុង account ហ្នឹងហ្មងបាទទោះបីជា live ទៅវាអត់ស្តង់ដារដោយថាវាអត់សូវជាមើលទៅវាពេញភ្នែកក៏ពិតមែនប៉ុន្តែយើងអាចនិយាយគ្នាបានបាទបាទ ហើយយប់នេះផងដែរសម្រាប់ការប្រកួត UEFA Champions League ជើងទី1ដែលមាន ក្រុម4ក្រុមបាទដែលត្រូវប៉ះគ្នាទី1គឺបាសេប៉ះជាមួយនឹង Paris Saint-Germain នៅទឹកដីរបស់បាសេទី2 RB Leipzig របស់អាល្លឺម៉ង់ប៉ះជាមួយនឹង Liverpool មកពីអង់គ្លេសបាទហើយបើកលេចទៅមើលការប្រកួត UCL វគ្គ16ក្រុមជើងទី1យប់នេះក្រុមបាសេជាមួយនឹងប៉ារីសនេះគឺអាចថាជាក្រុមដែលជក់ចិត្តនឹងជាងគេនៅក្នុងវគ្គ16ក្រុមនេះបាទព្រោះថាក្នុងចំណោមក្រុមធំធំទាំងអស់ក្រោយតែពីឆ្លងកាត់ការប្រកួតប្រជែង តាំងតែពីវគ្គគ្រប់ស្ទេវគ្គ32ក្រុមហើយត្រូវឡើងមកជួបគ្នានៅវគ្គ16ក្រុមតែយើងឃើញថាប៉ារីសជាមួយនឹងបាសេនឹងគឺជាគូដែលគេចាប់អារម្មណ៍ខ្លាំងជាងគេបំផុតបាទត្រូវហើយព្រោះគូនឹងជាគូដែលចឹងនិយាយថាកាលពីខែ3ថ្ងៃ9ឆ្នាំ2017គូនឹងធ្លាប់ជួបគ្នាម្ដងដែរតែកាលនោះនៅទឹកដីរបស់ក្រុមបាល់ទាត់ប៉ារីសប៉ារីសឈ្នះដល់លទ្ធផល4-0 4-0ហើយ comeback មកទឹកដីរបស់ក្រុមបាល់ទាត់បាសេឡូណា ឈ្នះឡើង6-1តែធ្វើក៏ក្រោកណាអត់មានក្រុមណាធ្វើបានអញ្ចឹងទេកតៃយើងមិនគួរឲ្យជឿទេណាបាទដីរបស់ប៉ារីសប៉ារីសស៊ី4-0ណាដល់ពេលដីរបស់បាសេបាសេដាក់វិញឡើង6-1ណាបាទក៏ទៅវាដូចថាវាវាវាវាអានបលីបងមិនគួរឲ្យជឿបាល់ហ្នឹងបាទហើយសំខាន់ថ្ងៃអាថ្ងៃដែលបាសេស៊ី6-1ហ្នឹងនៃម៉ាហេត្រិកទៀតនៃម៉ាហេត្រិកនៃណាហេត្រិកនៃម៉ាហេត្រិកសុទ្ធ3គ្រាប់តែឯងការប្រកួតថ្ងៃហ្នឹងអញ្ចឹងយប់នេះគឺអវត្តមាននៃម៉ាសម្រាប់ប៉ារីសសាំងសាម៉ាំងអញ្ចឹងការប្រកួតហ្នឹងវា បើសិនជាមានលេខម៉ារត់តែល្អមើលទៀតអាហ្នឹងតែល្អមើលខ្លាំងព្រោះការចងចាំកាលពីឆ្នាំ2017 fan Barcelona ជាមួយនឹង fan Paris Saint-Germain មានថាមានការថ្នាក់ថ្នាក់គ្នាពាក់ព័ន្ធនឹងការកាត់សេចក្តីដូចជាអាញាកដាលជនជាតិអាល្លឺម៉ង់នៃកាត់សេចក្តីការប្រកួតក្នុងថ្ងៃនោះអញ្ចឹងយើងត្រឡប់មកការប្រកួតយប់នេះយើងចាំមើលថាតើក្រុមទាំងពីរនៅក្នុងវគ្គ16ក្រុមចុងក្រោយប៉ារីអាចសងសឹកការជិះចាប់កាលពីប្រហែលឆ្នាំមុនដែរឬទេព្រោះ ជួបគ្នានឹងវគ្គ16ក្រុមដូចគ្នាទៀតកាលនោះក៏16ក្រុមដែរដូចជា3ឆ្នាំមុនដែរ3 3ឆ្នាំមុនចង់5ឆ្នាំឥឡូវបាទឆ្នាំ2017 2017ដល់2021វា4ឆ្នាំជាងបាទ4ឆ្នាំជាងចង់បានន័យថាយប់នេះគឺប៉ះគ្នាម្ដងទៀតនៅវគ្គ16ក្រុមចុងក្រោយជើងទី1ទៀតបាទឥឡូវចេះក៏ពិតបងប្អូនយើងគិតមើលតែចេះអឺពីមុនដោយសារ ទាំងប៉ារីសទាំងបាសេគឺសុទ្ធសឹងតែមានកីឡាករ ឡឡដូចគ្នា កាលពី2017ណាព្រោះកាលនោះបាសេគឺនៅមានអេណេស្តាមានណេម៉ាមានលូវីសវ៉ារេសមានមេស៊ីមេស៊ីបច្ចុប្បន្នក៏មានដែរប៉ុន្តែគាត់ថាបើចំនួនកាលពី4ឆ្នាំមុនគាត់ពេញសាច់ជាងឥឡូវហើយគុណភាពខ្លាំងកាលនោះបាសេឡូណាគឺខ្ពស់ឡើងជាងខ្លាំងនៅចាំបានចំនួននោះពីណាគេដឹកនាំនៅនៅនៅបាសេ2017 2017ដូចជាដូចជាលូវីអ៊ីនរិកហ៎ ដូចជំនាញអេនរីកេក៏មិនដឹងបាសលោកប៉េបកាឌីឡាពីណាគេបងប្អូនដែលដឹកនាំការ2017ដែលដែលដែលដឹកនាំឲ្យបាសេប៉ះមួយប៉ារីដែលឈ្នះជើងទី2នោះជំនាន់ពីណាគេជំនាន់នោះជំនាន់លោកលូវីដូចលូវីអេនរីកេអេនរីកអញ្ចឹងហ៎បាទប៉េបប៉េបចេញមុនហើយប៉េបក៏ចេញមុនបាត់ហើយបាទពូប៉ែបគាត់គាត់ចេញហើយគាត់ត្រឹកនោះរបស់យើងអូថយថយថយប្រហែលជាលីកេលីកេបាទបើតាបើតាមខ្ញុំគិតប្រហែលជាជំនាន់លោកលីវេអេនរីកេវល់បាដេគាត់មកក្រោយទេបាទបាទតែឥឡូវបងប្អូនយើងក៏សួរថា យល់យ៉ាងណាដែរចំពោះម៉ៃសគុណគាត់ថាគាត់យល់ប៉ារីសាន់ម៉ាំងអឺឥឡូវយើងកុំតន់អាចនិយាយរឿងម៉ៃសគុណបើយើងនិយាយរឿងនេះសិននិយាយរឿងក្លឹបទាំងពីរនេះសិនអឺការពិតទៅដោយសារមានបងប្អូនយើងគាត់ចាប់អារម្មណ៍ខ្លាំងណាដល់ទាំងបាសេទាំងប៉ារីសដោយសារមានការប្រៀបធៀបថាចេះតម្រងលេខរបស់បាសេបច្ចុប្បន្នក៏ដូចជាតម្រងលេខរបស់ប៉ារីសបច្ចុប្បន្នហ្នឹងគឺដូចជាប៉ារីសរៀងឡើងជាងបន្តិចបើបើបើប្រៀបធៀបទៅបាទបើរៀងឡើងជើងរៀងជាង បាសេបន្តិចប៉ុន្តែបើបើកលេខមកមើល5ប្រកួតចុងក្រោយ ឈ្នះ4ចាញ់មួយដូចគ្នានៅក្នុងលីកឈ្នះ4ចាញ់មួយដូចគ្នាឈ្នះ4ចាញ់មួយដូចគ្នាប៉ុន្តែបើនិយាយពីគ្រូវឹកគឺថ្មីដូចគ្នាទៀតបាទប៉ារីនោះក៏ដូរគ្រូដែរដូរដកលោកថៃខ្ជិលចេញតែងតាំងលោកមូរីស៊ីអូបាទហើយចំណែកឯបាសេនេះក៏តែងតាំងមុនដកលោកគីកេសេទៀនចេញតែងតាំងដោយលោកចាន់កូមែនបាទ បាទគ្រូវឹកមកពីខាងខេត្តកំពតខេត្តកំពតយើងអាចារ្យកុំមែនអាចារ្យកុំមែនមកពីខាងខេត្តកំពតឥឡូវនេះគឺខ្លាយជាអ្នកចាត់ការទូទៅរបស់បាសីហើយអាចារ្យកុំមែនបាទគាត់តែអ្នកតារាជំនាញប្រចាំក្រមមន្ត្រីនេះមន្ត្រីសុភមង្គលអើយសំខាន់អ៊ូតទៀតគាត់ថាគាត់ថាក្នុងចំណោមក្រុមដែល16ក្រុមដែលលេងនៅក្នុង UEFA Champions League ណាគាត់ថាគាត់អត់មានមើលឃើញក្រុមណាល្អជាងបាសេ អើយគ្រូអើយគ្រូតែបើទៅគាត់គាត់និយាយទៅឲ្យតែបានបានព្រោះដោយសារគាត់ដឹកនាំម៉ាស៊ីហើយបើមិនទៅសារម៉ាស៊ីទៅសារប៉ារីមិនចាប់បាត់ហើយអញ្ចឹងនិយាយថាគោលចំហរបស់លោកកូមែនទោះបីជាគាត់ដឹងថាតម្រងលេខរបស់គាត់នឹងខ្សោយក៏ដោយតែគាត់ត្រូវតែលើកទឹកចិត្តកូនក្រុមរបស់គាត់លើកទឹកចិត្តដល់អ្នកគ្រប់គ្រងរបស់គាត់ ដោយសារតែក្លឹបគាត់ល្អឥឡូវចេះឥឡូវខ្ញុំខ្ញុំខ្ញុំខ្ញុំសុំឲ្យឲ្យ admin រកបកស្រាយបន្តិចឥឡូវឲ្យឲ្យឲ្យឲ្យនេះឲ្យរកបកស្រាយថាចំពោះការមកដល់នៃលោកច័ន្ទកូមែនចំពោះប្រព័ន្ធដែលគាត់ដឹកនាំដែលគាត់រុះរើនេះតើយល់ស្របទៅនឹងការដឹកនាំទៅនឹងការរុះរើរបស់គាត់សម្រាប់ក្លឹបបាសេបច្ចុប្បន្នហើយយើងប្រៀបធៀបការដឹកនាំបច្ចុប្បន្នទម្រង់លេងបច្ចុប្បន្នជាមួយនឹងទម្រង់លេងពីមុននៅគ្រូចាស់ចាស់តើវាយ៉ាងម៉េចតាដូចយើងនិយាយចំទៅពាក់ព័ន្ធនឹងការវិភាគទៅលើលោកច័ន្ទកូមែន ដែលមកពីផែនខេត្តកំពតដឹកនាំបាសេឡូណាហ្នឹងគឺយើងឃើញថាគាត់ព្យាយាមរុះរើហើយអ្វីដែលសំខាន់ហ្នឹងគឺគាត់ព្យាយាមបញ្ចូលនៅយុវជនឲ្យលេងច្រើនអញ្ចឹងហើយការរុះរើរបស់គាត់ហ្នឹងយើងមើលទៅវាមិនខុសគ្នាជាមួយនឹងការរុះរើរបស់លោកសូឡូរី One GL ឡូពីគីបាទឡូពីគីហ្នឹងសុទ្ធតែជាគ្រូដែររបៀបថាគាត់ចូលមកគាត់ក៏រុះរើហ្មងឡាំផាក់ក៏ចឹងដែរបាទឡាំផាក់រុះគ្នាអញ្ចឹងអាការរុះរើបែបហ្នឹងគឺវាយើងឃើញថាមានប្រវត្តិគ្រូជាច្រើនក៏បរាជ័យ ព្រោះធម្មតាប្រព័ន្ធលេងមួយមួយមិនមិនចេះតែដាក់ដល់ចូលទៅដល់លេងត្រូវគ្នាណាទោះបីថាប៉ារីសអឺទោះបីបាសេអធិស្ឋានបាទបាសេកីឡាករក្មេងៗទិញក្មេងៗមកចូលរួមច្រើនហើយដូចយើងឧទាហរណ៍យើងឧទាហរណ៍ជាមួយនឹង Chelsea បច្ចុប្បន្នកីឡាករចាយលុយជាង200លានផោនដើម្បីទិញកីឡាករពេញពេញមកចូលរួមជាមួយនឹង Chelsea តែឃើញមិនបានមិនបានផងគេទេលោក Lampard ត្រូវបានបណ្ដឹងចេញហើយដូចឧទាហរណ៍ទៅមើល Real Madrid ការលោក Solari ដឹកនាំ រៀលម៉ាឌ្រីតរុះរើតាំងពីម៉ាសេឡូអីបំរុងអតូនីក្រូក៏បំរុងលូកាម៉ាឌ្រីតក៏បំរុងដាក់មកវិញសើក្មេងៗតែចុងក្រោយក៏គេដេញចេញទៀតតែមកដល់ពេលនេះរៀលអាចអាចស្ដារស្ថានភាពបានមកពេលនេះដោយសារតែលោកស៊ីនឌីនស៊ីដាំទេស៊ីដាំជាយឹមយកកីឡាករចាស់ចាស់មកបញ្ចូលមកវិញហើយជាយឹមផ្លាស់ប្ដូរស្លាប់ផ្លាស់ប្ដូរបម្រើណាមួយដើម្បីជំរាបជ្រៀតចូលលេងហើយឲ្យប្រព័ន្ធទាំងមូលនេះគឺនៅមានដំណឹងសិនអញ្ចឹងបើការលេងបែបដោយលោកកូមែនហ្នឹងគឺខ្ញុំជឿថាអត់ជោគជ័យបើសិនអត់ជោគជ័យមក នៅទីទៀតគឺម៉ាសេនស៊ូនស៊ូធ្លាក់ដោយសារប៉ារីអឺឥឡូវខ្ញុំសរុបសេចក្តីមកវិញបាទអឺ M0 ក៏ចង់មានន័យថាបើទោះបីជាគ្រូវឹកថ្មីគាត់ចង់រករើប្រព័ន្ធកីឡាករគាត់ពិតមែនគាត់ចង់រករើក្រុមគាត់ពិតមែនតែគេអត់រករើទ្រង់ទ្រាយធំទេហើយបានន័យថាគេចាប់ផ្ដើមបន្ថែមកីឡាករមួយមួយឧទាហរណ៍ថាចាប់ពីជើងក្រោមទៅគេមើលជើងក្រោមកណ្ដាលឬក៏តំបន់ប្រយុទ្ធខាងលើតើគួរតែដាក់បន្ថែមកីឡាកររូបណាដើម្បីតេស្តដើម្បីពិនិត្យមើលលទ្ធភាពជាក់ស្ដែង បានន័យថាគាត់ចង់និយាយថាអត់មានរុះរើទ្រង់ទ្រីធំដូចឡាំផាតមកលេឲ្យចង់មកគីបបាទអសូឡារីមកលេឲ្យចង់មកគីបបាទអញ្ចឹងបានថាជាក់ស្ដែងឧទាហរណ៍គ្រូបង្វឹកប្រហែលនេះអីដែលដែលដកចេញមិនអញ្ចឹងបាទដូចលោក Van Gaal ក៏មកដឹកនាំ Man U បន្ទាប់តែពីអឺចេញពីបន្ទាប់ពីមួយបន្ទាប់ពីមួយបាទមួយចេញមកក៏សូឡារីគេគេរុះរើប្រហើយបើគេដកកីឡាករចាស់ចាស់ចេញគេចាប់ដំយកីឡាករក្មេងៗទិញកីឡាករមកចូលរួមដល់ចុងក្រោយបំបានប្រហែលនៅដល់កាលក៏គេដេញចេញ អញ្ចឹងយើងថាប្រវត្តិគ្រូដែលព្យាយាមរុះរើលក្ខណៈទ្រង់ទ្រាយធំគឺអត់ជោគជ័យទេហើយបើ comment បើសិនបើបន្តទៅអញ្ចឹងអេតមានគេថា បាសេឡូណាគឺដឹងតែដឹងតែប្របាទបាទដឹងបាសេឡូណានៅប្របាទអនាគតបាសេអាចនឹងស្តៀងនឹងរៀលម៉ាឌ្រីតកាលនេះប្រហែលឆ្នាំមុនអញ្ចឹង ហ្នឹងហើយបងប្អូនបានដឹងហើយណានេះគាត់និយាយយើងប្រៀបធៀបការដឹកនាំពីគ្រូបង្វឹកថ្មីថ្មី ជាក់ស្ដែងដូចជាលោកច័ន្ទកូម៉ែនអញ្ចឹងក៏ប៉ុន្តែលោកច័ន្ទកូម៉ែននេះគឺជាអតីតតារាចម្រៀងប្រចាំផលិតកម្មអប្រចាំក្រុមតន្ត្រីសុភមង្គលមកប្រកាសខេត្តកំពតហើយបច្ចុប្បន្នគាត់ត្រូវបានក្លឹបបាសេនោះគឺតែងតាំងជាអ្នកចាត់ការទូទៅ តែបើនិយាយមែនតែនទៅ គាត់ហាក់ដូចជាចាប់ដើមវាហើយតែរុញកីឡាករក្មេងៗច្រើនទៅចូលលេងបាទបាទមានដូចជា Pedri មានដូចជា Arroyo បាទមានដូចជា Sergio Des បាទអាហ្នឹងគឺគាត់ចង់បង្ហាញថាអ្វីដែលគាត់មកដឹកនាំនៅបាសេហ្នឹងគឺគាត់ចង់ធ្វើឲ្យកីឡាករក្មេងៗសកលក្រៅហ្នឹងគឺមានឱកាសបញ្ចេញពីសមត្ថភាពបាទក៏ប៉ុន្តែយើងដឹងហើយថាបរិបទបាល់ទាត់ គឺមិនមែនពឹងអាស្រ័យទៅលើកីឡាករក្មេងៗទាំងអស់នោះទេយើងត្រូវមានកីឡាករចាស់ដែលគេនាំលេងគេមានបទពិសោធន៍គេមានការប្រកួតប្រជែងលក្ខណៈស្តង់ដារអន្តរជាតិការប្រកួតធំធំព្រឹត្តិការណ៍ធំអញ្ចឹងកីឡាករនៅពេលដែលក្មេងយើងក្មេងវាថាក្មេងសមត្ថភាពមានតែនៅពេលដល់ការប្រកួតធំធំមកដល់លើវាថាលេងអត់អស់អត់អស់អត់ fit 100%ព្រោះភ័យអារម្មណ៍ភ័យអញ្ចឹងដល់ការដូចដូចរ៉ាម៉ូសឧទាហរណ៍ទៅរ៉ាម៉ូសចុះរ៉ាម៉ូសទៅលេងការប្រកួតអញ្ចឹង World Cup បណ្ដោយ ចង់ស្អីក៏ដោយគាត់មកធម្មតានៅលេងបានធម្មតាកីឡាករក្មេងមួយចំនួនដូចមើលយើងនិយាយពីចៅវលិចហ៎កាលអេអេម៉ាប៉េដូចជា Real Madrid ប៉ះជាមួយនឹងអឺ Paris Saint-Germain ឆ្នាំនោះអានេះវា16ក្រុមបាទឃើញអេម៉ាប៉េថាល្អល្អដល់ពេលប៉ះមួយ Paris Saint អត់មកប៉ះមួយ Real Madrid អេម៉ាប៉េគេយ៉ាងលេអត់ចាញ់ហើយអញ្ចឹងដល់ពេលឥឡូវទើបគាត់ទទួលបានបទពិសោធន៍ច្រើនការបង្ហាញខ្លួននៅ Champions League គាត់មានគេហៅថា experience បាទបទពិសោធន៍ល្អៗជាច្រើនហ្នឹងគឺគាត់ធ្វើអារម្មណ៍របស់គាត់មូលហើយសមត្ថភាពរបស់គាត់គាត់អាចបង្ហាញបានពេញលេញអឺហ្នឹងហើយឥឡូវយើងចូលដល់សាច់រឿងបន្ទាប់ទៀតបាទតាកតទៅនឹងបាសេនិងប៉ារីដដែលបាទអឺសម្រាប់បាសេយើងឃើញថាចាប់តាំងពីដូវគ្រូថ្មីមកទម្រង់លេងមើលទៅធ្លាក់ចុះច្រើនជាងមុនបាទមូលហេតុដោយសារអីពីមុនបើនិយាយពីបាសេឡូណាបើយើងក៏លេងទៅមើលអឺរជ្ជកាលចាស់ណាជំនាន់ Luis Suarez នៅជំនាន់ Neymar ជំនាន់ មាន Ivan Rakitic បាទគឺសុទ្ធសឹងតែកីឡាករល្អល្អឆ្នាំនៃរួមគ្នាបាទក៏ប៉ុន្តែក្រោយទៅពីចាញ់បាយិនមនិចកាលពីឆ្នាំមុននៅលទ្ធផល82មកតាំងពីដូរគ្រូចាស់ចេញហើយគ្រូថ្មីមកដឹកនាំរងរើប្រព័ន្ធលេងដូចជាដូរកីឡាករក្មេងៗចូលទៀតដល់ពេលអញ្ចឹងវាធ្វើឲ្យទម្រង់លេងក៏ផ្លាស់ប្ដូរទៅតាមនឹងដែរបើយើងនិយាយចំទៅអញ្ចឹងបាសេខ្លាំងនៅពេលដែលខ្លាំងបំផុតហ្មងគឺនៅពេលដែលមាន Xavi Iniesta Sergio Busquets សិតតែជាកីឡាករលំដាប់លំដាប់ចឹងថាប្រព័ន្ធបម្រើ3រូបរបស់បាសេឡូណាហ្នឹងគឺដូចគេហៅថាដូច magic ដូចសិរហាសកម្មចឹងការលេងពី Nesta ការលេងពី Zawi ការលេងពី Sergio បាទ Sergio Busquets ដែលគាត់ជាវីរុសរវើបាទវីរុសរវើគាត់ជាខ្សែការពារបម្រើការពារដែលរឹងមាំហើយចឹងនិយាយថាបាសេបន្ទាប់ពីផុតរជ្ជកាលរបស់កីឡាករ3រូបហ្នឹងផុតទៅបាសេចាប់បានរៀងសោយតែបាសេទៅស្អីមានណេម៉ាមានលីសវ៉ារ៉េមានលីអូណែលមេស៊ី អញ្ចឹងមេស៊ីបាសេឡូណាអាចនៅបន្ត ការលេងគុណភាពរបស់គាត់នឹងនៅមិនធ្លាក់ខ្លាំងទេតែឥឡូវអត់ទាំងនេះមកហើយអត់ទាំងលូវីសវ៉ារ៉េទៀតហើយទៅពឹងលើមេស៊ីឲ្យកីឡាករខ្ញុំយកគ្រីស្មាន់មកលេងជាមួយគាត់លាក់សុចូលគ្នាបាទថាសិនជីក្រុមនឹងគឺវាអត់វាអត់ស៊ីគ្នាអញ្ចឹងគុណភាពបាសេឥឡូវគឺយើងឃើញថាវាងាយចំគឺធ្លាក់ធ្លាក់ខុសពីមុនអត់ដូចបាសេពីមុនទេ ហ្នឹងហើយបងប្អូនបាចាំឆ្ងល់ច្រើននេះហើយជាពិសេសគឺ fan របស់បាសេហ្មងបាចាំឆ្ងល់ថាគេប្រអាប់រឿងបាសេតែបើទទួលស្គាល់ទៅថាបាសេបច្ចុប្បន្នវាធ្លាក់មែនធ្លាក់បាសេហើយបាសេនេះគឺធ្លាក់ខ្លាំងបំផុតហ្នឹងគឺធ្លាក់ចាប់តាំងពីចាញ់បាយិន82មកម្លេះនៅពេលហ្នឹងគឺចាប់ដើមបើចាប់ដើមដាប់ទៅដាប់ទៅប៉ុន្តែមករយៈពេលចុងក្រោយនេះ ដូចជា5ប្រកួតចុងក្រោយនេះហាក់ដូចជាស្ដារស្ថានភាពល្អនឹងប្រសើរឡើងវិញអាហ្នឹងគឺការប្រកួតប្រជែងនៅក្នុងលីកព្រីមឡាលីការបស់ស្ប៉ាញហើយបាសេឡូណានេះក៏ត្រូវមកប៉ះជាមួយនឹងគូប្រេងចាស់ទៀតបើគឺជួបជាមួយនឹងបាសេនៅវគ្គ16ក្រុមចុងក្រោយបាទជួបជាមួយនឹងប៉ារីសក៏ពិតទៅអាបាសេមួយប៉ារីសនេះបាននិយាយពីប្រវត្តិដូចជាប៉ះគ្នាញយនៅនៅអាឆាំពៀនហ្នឹងបាទហើយ4ឆ្នាំមុនជួបគ្នានៅវគ្គ16ក្រុមនៅនៅនៅនៅឆាំពៀនដែរ ឥឡូវ2020នេះមកប៉ះគ្នាម្ដងទៀតអញ្ចឹងរាប់ទៅ2017មកដល់ឥឡូវ4ឆ្នាំណាគ្នាយើងនេះតែប៉ុតការប៉ះគ្នាហ្នឹងនិយាយហេតុអីបើសារប៉ះគ្នាគេមានគេមានរបៀបនៃចាប់នៃការចាប់ពូលគេគេគេបញ្ចប់ពី group stage ហើយក៏គេរបៀបថាគេចាប់មកមកស៊ូនមកស៊ូនក្រុមនេះក្រុមនេះលេខ1លេខ2ក្រុមនេះទៅប៉ះមកក្រុមនេះក្រុមនេះអញ្ចឹងគេអាចនឹងមកប្លុកមកគេហ្នឹងគឺអាចចាប់មកអាសារប៉ះគ្នាច្រើនអញ្ចឹងគេមិនជឿថាអូលេខ11មកលេខ1គ្នាប៉ះគ្នានៅ11ក្រុមគេអត់មានទេគឺអត់អាចប៉ះទេអឺមិនហ្នឹងខ្ញុំក៏លេខទៅមើលពីការជួបគ្នានៅអតីតកាល ក្នុងចំណោមការជួបគ្នា6លើកអឺបាទនិយាយរួមទៅគឺប៉ារីសឈ្នះតែម្ដងគាត់ឈ្នះជើងទី1កាប់ប៉ះគ្នា2017វគ្គ16ក្រុមកាលហ្នឹងมันมันมันมันมันប៉ារីសឈ្នះ4-0បាទអ for in the game ដល់ពេលជើងទី2មកលេងនៅទឹកដីខេមនូវិញបាសេពិបាក6-1 6-1តែលទ្ធផល6-1ថ្ងៃហ្នឹងហាក់ដូចជាអ្នកគ្រប់គ្រងរបស់ប៉ារីសហ្នឹងគឺតវ៉ាបាទមានការបណ្ដឹងផ្ដល់ដល់អាជ្ញាកណ្ដាលកាសិក្ដីទេបាទដោយសារពេលហ្នឹងគឺភាពមិនប្រក្រតីនៃអាជ្ញាកណ្ដាលហ្នឹងគឺបាន ធ្វើឲ្យអ្នកគ្រប់គ្រងរបស់ប៉ារីនោះគឺខឹងសម្បាយ៉ាងខ្លាំងកាលនោះដូចជាលោក Denis Atkin បាទញ៉ាកដាលអាឡម៉ង់ដែលកាត់សេចក្តីនៅការប្រកួតនៅក្នុងជើងទីជើងទី2បាទជើងទី2នៃវគ្គ16ក្រុមចុងក្រោយ Champions League កាលពីឆ្នាំ2017អញ្ចឹងមកគិតទល់ពេលបច្ចុប្បន្ននេះចង់ចង់5ឆ្នាំហើយបាទ4ឆ្នាំជាងហើយបាទហើយកាលពីថ្ងៃមិញ កាលពីថ្ងៃមិញបាទក្រោយទៅពីការមកដល់នៃក្លឹបបាល់ទាត់របស់ប៉ារីសរួមជាមួយនឹងក្រុមការងារបាទអាអ្នកគ្រប់ត្រូលរបស់បាសេនឹងខូចចុយមិនហើយអានោះវាទៅដុតកំជ្រួចវាទៅឡាំប៉ានៅក្បែរស្ថានភាពរបស់របស់របស់កីឡាកររបស់ប៉ារីសកុំឲ្យគេដេកកើតទៀតវាខូចអាអញ្ចឹងទៀតណាវាមានអាជើងខូចអញ្ចឹងទៀតណាបាទ អាគេមកហើយគេត្រូវការសម្រាកចុះជាយន្តហោះគិតមើលគ្នាយើង ពីពីរដ្ឋធានីប៉ារីសប្រទេសបារាំងមកមកអេស្ប៉ាញវាវានេះដែរវាគូសំដែរណាបាទហើយគ្នាត្រូវការសម្រាកដើម្បីត្រៀមត្រៀមកម្លាំងអានោះវាទៅខូចវាទៅដុតកំជ្រួយវាទៅឡាំប៉ាលងាលញ៉ៃពេញនឹងហើយស្រែកជេប៉ារីសថាសិតតែចោលអាក៏ពិតទៅជេនឹងជេដោយសារប៉ារីសនឹងគឺទិញយកណៃម៉ាខឹងសម្បាដោយសារប៉ារីសទិញយកណៃម៉ានឹងបានអ្នកគ្រប់គ្រងរបស់បាសេនឹងគឺស្រែក បើជេប៉ារីសថាជាចៅបានន័យថាចៅនឹងគឺចៅដែលឆក់យកនៃមកពីបាសេទៅមកទល់នឹងបច្ចុប្បន្ននេះ តែតែបើគិតឲ្យស៊ីជម្រៅទៅចង់និយាយថាអានេះអាស្រ័យដោយក្លឹបក្លឹបគាត់លក់កីឡាករដែរហើយគូផ្សំកីឡាករនេះមកគាត់បានជ្រើសរើសផ្លូវមួយដែរគឺចង់ចាក់ចេញពីបាសេដែរដោយសារគាត់ចង់មានទំនុំថ្មីហើយគាត់ចង់ខ្លាចជាកាលតារាឆ្នាំប្រចាំក្លឹបណាផ្សេងមួយដែរអញ្ចឹងណា អឺដល់ពេលអញ្ចឹងដូចជាធ្លាប់មានដែរអាការដឹកជញ្ជូននេះមិនមែនតែមានតែមានតែបាសេឡូណាថ្ងៃហ្នឹងឯងដូចជាមានធ្លាប់មានម្ដងដែរពេលដែលបាសេទៅលេងជើងទី2នៅលីវភូលមិនលីវភូលអស់ឡុកអញ្ចឹងហ្នឹងហើយហ្នឹងហើយហ្នឹងហើយវាមានវាមានរឿងដែរអើវាមានទៅមានមកអញ្ចឹងបានហ្វេនបាសេធ្វើតាមហ្វេនមកលីវភូលហ្នឹងបាទបានតែអញ្ចឹងមានន័យថាហ្វេនលីវភូលអ្នកធ្វើឲ្យបាសេហ្វេនបាសេចេះចេះលៀបដូចកញ្ជួយអេអញមានអាជើងខូចជាងទីណាហើយនោះអាបងអូនសវណ្ណនេះគេគេចូលខមមិនមិញណាគេថាគេយកអី PIG អើគេយកប៉ារីសណាបងអូនសវណ្ណនាតប្រយ័ត្នប្រយែងណា PIG យប់នេះណាព្រោះបាល់ទាត់មិនដូចបាល់ទះទេណាបើបាល់ទះបដូរចកេះលើអាកាសបានបដោទាត់បើបាល់ទាត់អត់បដូរទេណាបងអូនបាទសវណ្ណនាត បាទគេហៅថាសនាមបដូរចកេះលើអាកាសហ្នឹងហើយបងប្អូនយើងច្បាស់ច្បាស់ស្គាល់ច្បាស់ហើយបាទដើរញីឈ្មោលតំបាំងមួយអីមិនទៅបាំងសវណ្ណនាតបាំងមិនជាប់ទេបីស្មាតបាំងជាប់ទេបាទអត់ចេញបាំងចាក់ទេល្ងាចមិញឃើញលេងនៅនៅចិត្តវត្តនៃកវ័នបីស្មាបាទ ហ្នឹងហើយតាយើងចូលទៅរឿងយើងតទៀតឥឡូវហ្នឹងគឺក្រោយទៅពីឡាំប៉ាបាទដុតកំជ្រួចរំខាន ការសម្រាករបស់កីឡាករប៉ារីសហើយអ្នកគ្រប់ត្រូលនឹងមិនទាន់ដឹងថារោគវិធានការបែបម៉េចទេដើម្បីដើម្បីនេះបាទដើម្បីធ្វើយ៉ាងណាឲ្យកីឡាករប៉ារីសបាទគាត់បានន័យថាគាត់ថមថយកម្លាំងឬក៏គាត់រំខានយ៉ាងម៉េចគឺធ្វើឲ្យបែរអារម្មណ៍ហ្មងបាទអានេះហ្នឹង បើសិនបើសិនគុំកូវីដអានេះប្រសិនបើបើបើអ្នកគ្រប់ត្រូលចូលនៅខេមនោះគឺផ្ទុកអ្នកទស្សនាបាន99000និយាយទៅគឺជិត1សែនអ្នកហ្នឹងហើយគឺជាកីឡាដ្ឋានធំទី1ដែលនៅ ក្នុងប្រទេសអេស្ប៉ាញហ្នឹងបាទបាទគាត់ថាវាស្ថិតនៅក្នុងតំបន់កាតាឡូនីបាទនៅតំបន់កាតាឡាន់កាតាឡាន់បាទឥឡូវយើងយើងយើងយើងយើងយើងចូលដល់គេហៅថាវគ្គទូទាយបន្តិចបាទប៉ុន្តែមុននឹងចូលដល់វគ្គទូទាយបាទយើងមកដឹងពីកីឡាករដែលត្រូវលេងជាមួយបន្តិចបាទ ឥឡូវប្រាប់បងប្អូនថាកីឡាករណាខ្លះដែលវត្តមានសម្រាប់ការប្រកួតនៅយប់នេះអឺបើតាមមើលទៅលើការចុះផ្សាយពាក់ព័ន្ធនឹងសារព័ត៌មានមួយចំនួនគាត់និយាយអំពីបាទប៉ារីសសាន់សម៉ាំងប៉ារីសសាន់សម៉ាំងយើងឃើញថាអវត្តមាន មានដូចជាណេម៉ាមានដូចជាអេនជែលឌីម៉ារីលហើយនៅមានម៉ាកូបារទីទៀតដែលមិនទាន់ច្បាស់ទេប៉ុន្តែបើយើងនិយាយពីការលើកឡើងរបស់លោកម៉ូរីស៊ីអូប៉ូចេទីណូណាគាត់ជាអតីតគ្រូរបស់របស់ស្ពឺអស្ចារ្យ ចឹងគាត់បានបញ្ជាក់ថាទោះបីជាអត់មានណេម៉ាទោះបីជាអត់មានកីឡាករអេនជេលឌីម៉ារីលប៉ុន្តែគាត់ថាជាការប្រកួតដ៏រំភើបមួយដែលគាត់តែងតែចង់ចង់ឃើញណាហើយគាត់ថាយើងមិនមានកង្វល់អីទេដោយសារតែពួកយើងគឺមានគោលដៅខ្ពស់ក្នុងការឈ្នះពាន Champions League នៅរដូវកាលនេះអញ្ចឹងឥឡូវមុនមុននឹងនិយាយអំពីការអត់មានរបស់កីឡាករបាសេអញ្ចឹងដឹងថាឲ្យអេមីនីចក់វិភាគបន្តិចថាលោក Mauricio Pochettino ជាមួយនឹងលោក Can Gomen នេះតើមើលទៅមើលសមិទ្ធផលរបស់គាត់ទាំងពីរតើ ដែលមានចង់អាចគិតថាគ្រូណាដែលដែលមានចង់គិតថាល្អបើនិយាយពីសមិទ្ធផលនៃគ្រូទាំងពីរបាទចាំហ្គមែនដែលជាគ្រូវឹកបច្ចុប្បន្នរបស់បាសេឡូណាហើយនិងលោកភើចិនទីណូដែលជាអតីតដឹកនាំគ្រូវឹករបស់ស្ពឺបាទខ្ញុំគឺជ្រើសរើសយកលោកភើចិនទីណូភើចិនទីណូភើចិនទីណូអញ្ចឹងយោងទៅតាមហេតុផលនេះខ្លះយោងទៅតាមអ្វីដែលភើចិនទីណូក៏ធ្លាប់បានដឹកនាំបាទនៅ ក្របខ័ណ្ឌបាល់ទាត់អេងលីសព្រីមលីកជាមួយនឹងស្ពឺបាទគាត់ធ្វើឲ្យស្ពឺឡើងទៅដល់វាផ្ដាច់ព្រាត់ UEFA Champions League ជាប្រវត្តិសាស្ត្ររបស់ក្លឹបបាទពីមុនមកគឺ Spurs មិនដែលបានឡើងទៅដល់សង្កត់ថាវគ្គ8ក្រុមផង Spurs បាទចឹងបានថានេះគឺជាលើកទី1បានន័យថាឆ្នាំមុននៅពេលដែលឆ្នាំដែល Liverpool ឈ្នះណាបាទឆ្នាំហ្នឹងហើយដែល Pochettino ជួយឲ្យ Spurs ឡើងទៅដល់វគ្គដៃព្រាត់ Final បាទហើយធ្វើឲ្យកីឡាករទាំងមូលនឹងរបស់ក្រុមគឺមានតម្លៃខ្លួនខ្ពស់ក៏ប្រពកទៀតបាទ អានឹងរឿងទី2រឿងទី3គាត់ធ្វើឲ្យបរិបត្តិនៅក្នុងក្រុមនឹងគឺមានការផ្លាស់ប្ដូរបានន័យថាបន្ទាប់ពីធ្លាក់ដណ្ដាប់បើឡើងទៅជាក្រុមមួយខ្លាំងឡើងទៅជាក្រុមមួយដែលធ្វើឲ្យក្រុមបាល់ទាត់ផ្សេងផ្សេងទៀតមានការញោចឲ្យនឹងខ្លាចរអាគ្រប់គ្នាអានឹងគឺចំនួនដែលដែល Spurs ឡើងទៅដល់ប្រៃព្រាត់ UEFA Champions League ហើយរឿងដែលពិសេសដែលចាំមិនអាចបំភ្លេចមិនបាននឹងគឺ ជើងទី2ប៉ះមួយអាសាប៉ះមួយអាសា ប៉ះមួយអាសាក់ដូចជា3-1កាលហ្នឹងដូចជាឈ្នះដោយគ្រាប់បាល់ចំណេញទៀតលូកាសមូរ៉ាអ្នកសុទ្ធខ្ញុំចាប់បានកាលហ្នឹងចុងចុងមកមែនទេបាទអញ្ចឹងបានថា លោកហូចិនទីណូនេះគាត់ធ្វើឲ្យក្លឹបបាល់ទាត់ក៏ដូចជាប្រវត្តិសាស្ត្របាល់ទាត់របស់ស្ពឺហ្នឹងគឺមានការផ្លាស់ប្ដូរខ្លាំងណាស់អញ្ចឹងបានខ្ញុំបាននិយាយពីការប្រៀបធៀបបទពិសោធន៍របស់លោកចាន់កូមែនដែលជាអ្នកដឹកនាំមកពីខេត្តកំពតជាមួយនឹងលោកហូចិនទីណូមកពីអាសង់ទៀតរូបនេះគឺខ្ញុំនៅតែឲ្យបន្ទុក ទៅលោកភូមិមូរីស៊ីអូហូចិនទីណូដដែលបាទតែនៅចាំនេះថាដូចជាស្ពឺ Spurs ក៏ធ្លាប់ជួបជាមួយនឹង Man City ការចំនួនដែលលោកគាត់ជិះទៅនោះនៅ Man City វេទនាបាទធ្លាប់ឈ្នះធ្លាក់ Champions League ដោយសារតែ Spurs ម្ដងដែរអញ្ចឹងបានថាប្រវត្តិសាស្ត្ររបស់របស់ Pochettino ដែលគាត់ធ្វើការមួយ Spurs បាទគាត់ទម្លាក់ក្រុមដូចជា Man City គឺក្រុមខ្លាំងតែដល់ពេលមកចាញ់ចាញ់អាក្របបាក្រៅដីចាញ់អាក្របបាក្រៅដីដែលប៉ះមួយដែលប៉ះមួយ Spurs នៅជើងទី2បាទអញ្ចឹងបានថា បើយើងមើលពីសមិទ្ធផលរបស់លោកប៉ូចេតណូគាត់ធ្វើបានល្អហើយជាពិសេសគឺបែរណាគាត់ព្យាយាម build up ដូចដូចអនាគតរបស់សុននឹងមានណាអាចមានថ្ងៃនេះក៏ដោយសារលោកប៉ូចេតណូត្រឹមត្រូវហើយបើសិនបើលោកប៉ូចេតណូលោកប៉ូចេតណូគាត់អត់ចុចឈ្មោះគាត់អត់មើលឃើញពីសមត្ថភាពរបស់សុនក៏សុនមិនអាចបង្ហាញខ្លួននៅព្រីមៀរលីកជាមួយក្លឹបស្ពឺហើយជោគជ័យហើយខ្លាចជាកីឡាករដែលរកគ្រាប់បាល់ទី100គ្រាប់ឲ្យស្ពឺមកទល់បច្ចុប្បន្ននេះបាទ ឥឡូវយើងចាប់ផ្ដើមបើដោយសារយើងរៀងចំណាយពេលវេលាយូរដែរសម្រាប់ការជជែកបាទនៅក្នុងព្រឹត្តិការណ៍ UEFA Champions League យប់នេះបាទបាទសម្រាប់បើការប្រកួតយប់នេះបើយើងនិយាយពីកីឡាករដែលត្រូវវត្តមានបាទគឺមានកីឡាករឆ្នាំឆ្នាំបាទដូចជាលោកញ៉ាណីម៉ាអត់បានលេងទេដោយសារបញ្ហារបួសទី1អ៊ីកាឌីខ្សែប្រយុទ្ធអតីតកីឡាកររបស់ Inter ក៏អត់បានលេងដែរទី2ហើយទី3ដូចជា Angel Di Maria អញ្ជែលឌីម៉ារីអតីតកីឡាកររបស់រៀលម៉ាឌ្រីដនឹងក៏អត់បានលេងដែរបានន័យថា3អ្នកកីឡាករសំខាន់សំខាន់របស់ក្លឹបបាល់ក្លឹបបារីនៅសល់ម៉ាកូវ៉ារទីកំពុងតែស្ថិតក្នុងការស្វិចពលអូបាទម៉ាកូវ៉ារទីនឹងក៏ស្ថិតនៅក្នុង ភាពស្វិចពលថា ត្រូវបានដាក់លេងឬក៏យ៉ាងម៉េចទេបើវ៉ារទីបាទក៏ប៉ុន្តែ3រូបដែលយើងច្បាស់ការនឹងគឺមានណេម៉ាមានឌីម៉ារីហើយនឹងអ៊ីកាឌីបាទចំណែកបាសេឡូណានេះវិញហ្វីលីបកូតាញ៉ូគឺនៅតែបន្តរបួសបាទបាទអូស្ម៉ាន់ឌីមេឡេមិនដឹងថាអាចលេងបានឬក៏អត់ទេយប់នេះ បាទអានស៊ូហ្វាទីនៅអត់បានលេងទេបាទហើយសេជូប៊ូស្កេតក៏ត្រឡប់មកវិញហើយហើយខ្សែការពារចរាពីគេក៏មិនទាន់បានលេងវិញដែរហើយមួយទៀតដូចជាសេគីរ៉ូបេតូក៏ដូចជាមិនទាន់គេមានឈ្មោះដែរបាទអញ្ចឹងយប់នេះសម្រាប់បាសេក៏បាត់បាកីឡាករខ្លះខ្លះដែរបើវាអាចថាវាបើនិយាយទៅវាអាចស្រីគ្នាតិចតួចបាទអានេះបើសិនជាក្តីសម័យរបស់បងប្អូនដូចជាខ្ញុំខ្ញុំចង់ឃើញឲ្យលេងម៉ាលេងឲ្យប៉ារីសចង់ឲ្យដាក់ឲ្យពេញសាច់ដូចគ្នាហ្នឹងបានដឹងថា ក្លឹបពីរហ្នឹងក្លឹបមួយណាល្អក្លឹបមួយណាអន់អាហ្នឹងបានយើងដឹងហ្នឹងហើយពួកគាត់មើលប៉ារីសចាយលុយរាប់ប្រយលានប៉ារីសទិញកីឡាករគាត់ទៅទិញណេម៉ាទិញអឹមបាប៉េហ្នឹងចូលជិត500លាននេះការដែលបាសេលុកណេម៉ាឲ្យទៅប៉ារីសបាទគឺតម្លៃខ្លួន200លានផោនកងត្រា5ឆ្នាំបាទណេម៉ា200លានផោនហើយខ្លាយជាកីឡាករទី1ដែលមានតម្លៃខ្លួនថ្លៃបំផុតនៅក្នុងវត្តសាស្ត្រដោះដោះដូរនៅក្នុងពិភពបាល់ទាត់អញ្ចឹងបានន័យថាវាលើក ទី1គឺវាថ្លៃខ្លាំងណាស់បាទណេម៉ាបាទ ហើយបើនិយាយពីកម្រិតបច្ចុប្បន្នសួរថាបងតម្លៃខ្លួនគាត់ប្រមាណនៃមកបច្ចុប្បន្នគាត់ធ្លាក់អីបើដោយសារតម្រង់លេងផងដោយសារអាយុអាយុរបស់គាត់ផងដោយសារភាពញោមញីដោយសាររបួសផងប៉ុន្តែមិនជាធ្លាក់ណាណាទេនៃម៉ាបើទោះបីជាធ្លាក់ហ្នឹងក៏មាន ក្រោម100លានផោនដែរអានោះរឿងនៃម៉ាបាទបាសេលក់ឲ្យឲ្យប៉ារីស400 200លានផោនតែ ប្រសិនបើប៉ារីសលក់ឲ្យ វិញក៏អត់មានក្រោម100លានផោនដែរអាចពីខ្ទង់ពី130ទៅ140 ចូលចូលបើយើងនិយាយអំពីតម្លៃខ្លួនបច្ចុប្បន្នបើសិនបើបើមានការចាក់ចេញពីកីឡាករបាប៉េតើបាប៉េអាចបំបីកំណត់ត្រារបស់នេះបានដែរប្រសិនបើអឹមបាប៉េចាក់ចេញពីប៉ារីសអឹមបាប៉េនឹងបំបីកំណត់ត្រាតម្លៃខ្លួនរបស់ប៉ារីសបាទព្រោះតម្លៃខ្លួនអឹមបាប៉េនៅពេលដែលប៉ារីសទិញទីក្រុងបាល់ទាត់ដូចជាម៉ូណាកូហ៎ម៉ូណាកូម៉ូណាកូនឹងគឺ189លានផោន189លានផោនកាលនោះគឺបាសេចាយលុយទិញអឹមបាប៉េពីម៉ូណាកូ189លានផោនទិញណេម៉ា200លានផោនអញ្ចឹងបូកចូលគ្នាឡើងប្រហែល វា389លានផោនអញ្ចឹងវាស្មើនឹងជិត500លានដុល្លារគាត់ទៅទិញកីឡាករតែបើយើងនិយាយពីតម្លៃខ្លួនតម្លៃខ្លួនដែលថ្លៃបច្ចុប្បន្នគឺអត់មានណាគេវ៉ាត់អាចអឹមបាប៉េសូម្បីតា Haaland សូម្បីតា Jadon Sancho សូម្បីតាបង Phil Foden Marco Rashford បាទអស់អស់អត់មានកីឡាករណាអាចវ៉ាមួយអឹមបាប៉េ Greenwood ក៏អត់មានណាគេស៊ីដាច់អឹមបាប៉េដែរអញ្ចឹងឥឡូវនិយាយវិញបើសិនជាណេម៉ានៅតែបន្តលេងអញ្ចឹងតើ ហើយមានជាយកគិតទៅថាថាណេម៉ាអាចឈ្នះបលុនដបើបើធៀបជាមួយនឹងអេមបាប៉េតើតើពីរអ្នកហ្នឹងនឹងមួយណានឹងអាចមានឱកាសក្នុងការឈ្នះបលុនដអឺការប្រៀបធៀបប្រសិនបើកីឡាករពីររូបនេះដែលអាចឈ្នះបលុនដប្រសិនបើណេម៉ាឬក៏អេមបាប៉េនៅ តែបន្តលេងឲ្យប៉ារីទៀតបាទបងជឿជាក់ថាទាំងពីរនេះនឹងគឺអត់ឈ្នះឈ្នះបាឡុនដទាំងពីរអត់ឈ្នះទាំងពីរអត់ឈ្នះទាំងពីរយកតាមហេតុផលទី1បាទយើងដឹងហើយថាប៉ារីនេះគឺជាក្លឹបដែលមិនដែលឈ្នះ UEFA Champions League ទេ ហើយការឈ្នះបាឡុនដរនេះទៀតសោតគេឲ្យបន្ទុកខ្ពស់ណាស់ទៅលើកីឡាករណាដែលឈ្នះនៅ UEFA Champions League ហើយបូកផ្សំនឹងតម្រងលេងផងបាទចុះប្រសិនបើគាត់ពីរនាក់នៅតែបន្តនៅប៉ារីសហើយប៉ារីសដែលឈ្នះ UEFA Champions League ផងហើយសួរថាហេតុផលអីដែលត្រូវឈ្នះបាឡុនដរត្រឹមត្រឹមតែមួយកម្រិតនៃការលេងនៅក្នុងលីកបារាំងហ្នឹងក៏វាអត់មានប្រគួតប្រជែងខ្លាំងដូចលីកនៅអេស្ប៉ាញឬក៏នៅអង់គ្លេសដែរត្រូវហើយមានកម្រកម្រកីឡាករនៅលីកបារាំងឈ្នះបាឡុនដរកម្រអឺបើតាមអ្នកវិភាគបាល់ទាត់ បាទគាត់បាននិយាយថាប្រសិនបើអឹមបាប៉េចង់ឈ្នះបលុនដបាទអឹមបាប៉េគឺទៅចូលរួមជាមួយនឹងរៀលម៉ាឌ្រីតអាហ្នឹងអាចនឹងឈ្នះបលុនដអាហ្នឹងបើសិនបើគាត់ចង់ឈ្នះណាបាទគាត់ថាមានតែរៀលម៉ាឌ្រីតទេដែលអាចជួយឲ្យអឹមបាប៉េឈ្នះបលុនដបានតែប្រសិនបើក្នុង ករណីបានន័យថាលកឹកណាអឹមបាប៉េគាត់បន្តនៅរដ្ឋធានីប៉ារីសជាមួយនឹងក្រុមបាល់ទាត់ PSG ទៀតបាទបានន័យថាគាត់ប្រហែលជាឱកាសតិចណាស់នៃការឈ្នះបលុនដជាមួយនឹងក្លឹបបានន័យថាតិចមែនតើហ្មងឱកាសបានឱកាសនៃការឈ្នះបលុនដគឺពិតជាពិបាក ទី1គឺគឺអាស្រ័យលើការប្រកួតក្នុងជ័យក្នុងលីកមិនបានទី2ទៅលើ ពីរង្វាន់តំបគេថាម្ចាស់ជើងឯកប្រចាំតំបអឺរ៉ុបមិនមែនថាឯងអឹមបាប៉េឬក៏ដីម៉ាស៊ុតបាន top scorer នៅក្នុងលីកអងរបស់បារាំងហើយឈ្នះបាឡុនដរហ្នឹងគឺអត់ទេណាហ្នឹងហើយហ្នឹងហើយថាបាឡុនដរនេះគឺគេវាតម្លៃទៅលើលក្ខណៈសម្បត្តិកីឡាករច្រើនយ៉ាងហើយនៅមួយទៀតនៅមានចម្រិតជាតិទៀតនៅមានការបង្ហាញខ្លួនសមិទ្ធផលសម្រាប់ក្រុមចម្រិតជាតិទៀតអញ្ចឹងបានថាវាវាទៀមទាលក្ខខណ្ឌច្រើនដែលអាចឲ្យឲ្យកីឡាករម្នាក់ហ្នឹងគឺឈ្នះបាឡុនដរបានបាទ បាទហើយ Ballon d'Or យើងនិយាយប្រវត្តិសាស្ត្រក្នុងបាល់ទាត់គឺអត់មានអ្នកណាមានច្រើនដូច Messi និង Ronaldo ទេ Messi ឈ្នះបាន6សម័យ6សម័យ Ronaldo 4សម័យទេបាទអេរ៉ុនដូ5ហ៎អេ5សម័យ5សម័យរ៉ុនដូ5សម័យមេស៊ីទៅបើឈ្នះបានលើសមួយហ៎បាទអញ្ចឹងរឿងវាវាអាចថាវាខុសគ្នាត្រង់ថាការសម្រេចចិត្តទៅចូលរួមជាមួយនឹងក្លឹបនេះក្លឹបនោះ តែបើនិយាយទៅបើទៅក្លឹបធំធំវាអាចមានការការភាគរយឈ្នះច្រើនបាទអញ្ចឹងឥឡូវនេះយើងឃើញថា យើងបានរៀបរាប់ពាក់ព័ន្ធនឹងកីឡាករដែលបង្ហាញខ្លួននិងអវត្តមាននៅក្នុងការប្រកួតរាត្រីនេះសម្រាប់ការប្រកួតធ្វើឡើងនៅ Camp Nou នៅ Camp Nou បាទទីក្រុងអឺ Barcelona Barcelona បាទគេហៅថាទឹកដីម្ដុំគេហៅថាពីមុនជាប្រទេសកាតាឡាន់កាតាឡូនីណាតែក៏មានការគ្រប់គ្រងពីអេស្ប៉ាញហ្នឹងទៅអញ្ចឹងឥឡូវយើងចូលដល់វគ្គទូទាយបាទមានចောက်យល់យ៉ាងណាដែរសម្រាប់ការប្រកួត រវាងក្រុមទាំងពីរក្រោយតពីបានឆ្លងកាត់ការពិនិត្យមើលទៅលើតម្រងលេងបាទក៏ដូចជាការប្រកួតចុងក្រោយ ហើយនឹងស្ថានភាពជាក់ស្ដែងបច្ចុប្បន្នរបស់ក្លឹបបាទបើទោះបីជាបាសេអាចថាយើងដុនដាបដោយសារបច្ចុប្បន្នបាសេនឹងគឺមិនទាន់តែងតាំងប្រធានក្លឹបជាផ្លូវការទេណានៅទេប្រធានក្លឹបចាប់តាំងពីលោកចូសេបាតមូគាត់លាឈប់ទៅបាទគឺមិនទាន់រកប្រធានក្លឹបច្បាស់លាស់មកមកមកមកមកតែងតាំងបានទេគឺនៅទេបាទហើយគ្រូវឹកក៏ដូរថ្មីទៀតតែយ៉ាងណាមិញបើនិយាយពីលទ្ធផលសម្រាប់ការប្រកួតយប់នេះបាសេជាមួយនឹងប៉ារីសបាទខ្ញុំកំណត់ឲ្យបាសេ2 ប៉ារី1 2-1 2-1បើថាមានការសុបតបតគ្នាអត់ clean sheet ទេគូនឹងគឺដាច់ខាតគឺត្រូវតែមានគ្រាប់ប៉ុន្តែខ្ញុំឲ្យបាសេ2ប៉ារី1បាសេ2ប៉ារី1គឺខ្ញុំនៅតែជឿជាក់លើបាសេបើទោះបីជាទម្រង់លេងបច្ចុប្បន្នបាសេរៀងធ្លាក់ក៏ពិតមែនប៉ុន្តែសម្រាប់ការប្រកួតប៉ះជាមួយនឹងប៉ារីយប់នេះខ្ញុំជឿថាបាសេអាចធ្វើបានល្អជាងការប្រកួតណាណាទាំងអស់បាទអញ្ចឹងនេះជាយោបល់របស់អេមីនចកផ្លូវក្នុងឬក៏ផ្លូវក្រៅខាងនេះថ្ងៃនេះ ផ្លូវក្នុងទេផ្លូវក្នុងតែច្រឡំតែជាចក់នេះនិយាយមែនទេណាបងឯងអាហ្នឹងមិនផ្លូវក្នុងទេផ្លូវក្នុងក៏ជំរុញឲ្យពាក់អាយឬក៏ជំរុញអាយផ្លូវក្នុងទេឲ្យពាក់នេះនេះមុនមុនមុនមុនអញ្ចឹងថានិយាយឲ្យបញ្ចប់ពីបាសេនេះយកមានអ្វីដើម្បីបង្ហាញបងប្អូនយើងឃើញពី logo អាបាសេអញ្ចឹងបាទមិនមានការថើបមានការស្អីដូចជាស្រឡាញ់បាសេខ្លាំងបាសេយប់នេះគឺដឹងតែឈ្នះហើយដឹងតែស្អីហើយដូចដឹងតែអឺ អាជាភាសាអាក្មួយម៉ាតេអូវើយប់នេះយើងមើលពីអ្នកវាអាក្មួយអឺយ៉ាងណាក៏អេមីចកបានបញ្ជាយពីទល់មួយតែសម្រាប់ការយល់ឃើញរបស់ខ្ញុំខ្ញុំគិតថាយប់នេះក្រុមទី2ស៊ូអាចស្មើខ្ញុំគិតថាស៊ូ2ស្មើឥឡូវយកឲ្យច្បាស់លាស់មួយ2ស្មើអាឥឡូវរកឯណាគេទូទាយ2ស្មើបាទហើយខ្ញុំទូទាយបាសេ2ប៉ារីស1ប៉ារីស1បាទតែ2ស្មើនោះដោយសារតែខ្ញុំគិតថាប៉ារីសអាចមានព្រៀប ប៉ុន្តែដោយសារតែក្នុងដីរបស់ប៉ារីសអឺក្នុងដីរបស់បាសេអញ្ចឹងក្នុងដីប្រហែលជាគិតថាជើងទី1បាសេត្រូវតែផឹងមែនតើហ្នឹងរត់បន្តមែនទេណាយើងគិតថាចេះតាមធម្មតាណាបាទព្រោះនៅក្នុងទឹកដីរបស់បាសេឡូណាអ្នកណាក៏គេខ្លាចរអាអ្នកណាក៏គេខ្លាចនឹងគេញ័រដោយសារទឹកដីរបស់បាសេនឹងគឺមិនងាយមានអ្នកណាចូលទៅហើយស្ពាយយកជ័យជំនះមកវិញទេកម្រណាស់បាទវាកម្រណាស់មកនៅទឹកដីរបស់បាសេប៉ុន្តែពីមុនគឺវាខុសគ្នាត្រង់ថាចេះ គេគិតថាពីមុនមានអ្នកគ្រប់ត្រូលអ្នកគ្រប់ត្រូលនោះគឺជាកីឡាករទី12នៅលើទីលានដែលជំរុញឲ្យដែលញ៉ាំងឲ្យកីឡាករនៅលើទីលានរបស់បាសេនោះគឺមានទឹកចិត្តលេងខ្លាំងណាស់ព្រោះធម្មតាយើងទៅលេងនៅទឹកដីគេយើងមិនចាញ់ច្រាប់ទេហ្នឹងអាហ្នឹងរឿងពីមុនដូចអឺអាដាមនូចាន់នីបុតគាត់បានបញ្ជាក់ប្រាប់កាលពីមុនដែលយើងទៅវិសាខាគាត់ថាកាលប្រកួតរវាង Chelsea ជាមួយនឹង Barcelona គាត់ធ្លាប់ទៅទស្សនាការប្រកួតផ្ទាល់2012ហ្នឹងហើយគាត់ថាពេលសុខចូលមកគ្រប់ ចឹងគេថាកីឡាឋានតែមួយគឺមានការរង្គើមកជួយញ័រឡើងញ័រឡើងហ្នឹងបាទនេះគឺសម្ដីពិតប្រកបរបស់ អាដាមនូរ៉ាវិបុតដែលគាត់ជាអ្នកចាត់ការទូទៅរបស់វិសាខាណាគាត់ថាគាត់ធ្លាប់ទៅមើលផ្ទាល់នៅនៅបាសេនៅកីឡាឋានខេមនូហ្នឹងគាត់ថាគ្រាន់តែមានការសុទ្ធបញ្ចូលទីកាលនោះគឺបាល់ free kick របស់មេស៊ីទៀតគាត់ថាគាត់ទៅសម្លេងហូណាបងប្អូនឡើងញ័រកីឡាឋានហ្មងអញ្ចឹងបានថាគិតមើលជិត100,000នាក់ហើយសម្រាប់អ្នកគ្រប់ត្រូលនៅនៅក្នុងនឹងវាវាជុំវិញហើយវា បើវាសម្លេងវាបុកមកអញ្ចឹងមកទៅមិនធម្មតាទេបើខេមនោះបាទគួរឲ្យខ្លាចជាទឹកដីដែលគួរឲ្យខ្លាចក៏មិនខុសគ្នានឹងលីវើពូលដែរគ្រាន់តែខេមនោះគេអាចទប់ព្រីមិត្តបានដល់ចិត្តមួយសែននាក់បាទចិត្តមួយសែននាក់គឺប្លង់ដែលគេចង់មើលគឺជួយចិត្តមើលពីលើ អាខ្ពស់ជាងគេណាអាគូយើងគេគេថាមើលដូចឃើញនៅក្រោមអញ្ចឹងមកលេងនៅក្រោមដូចគេលេងកំងដូចរង្វង់អញ្ចឹងបាទទៅដូចដងអញ្ចឹងបាទបាទបើកីឡាតាមរបស់ខេមនោះហ្នឹងហើយបាទឥឡូវខ្ញុំបញ្ចប់ពីរឿងប៉ារីស ជាមួយនឹងបាសេបាទអញ្ចឹងយើងក៏ចូលទៅរឿង Liverpool និង Leipzig Leipzig បាទឥឡូវយើងអឺចប់ត្រឹមហ្នឹងហើយសម្រាប់បាសេជាមួយនឹងប៉ារីសហើយយើងមានមួយគូចុងក្រោយទៀតគឺក្រុម Barton OB Leipzig បាទត្រូវប៉ះគ្នាជាមួយនឹងហងក្រហម Liverpool បាទក៏ប៉ុន្តែគូហ្នឹងក៏យើងមិនបាច់ចាំរៀបរាប់អីវែងឆ្ងាយដែរបាទហើយការប្រកួតនេះគឺធ្វើឡើងនៅទឹកដីរបស់ Leipzig បាទក៏ទៅ Leipzig នេះខ្លាំងណាស់បើឡើងមកដល់វគ្គ16ក្រុម Leipzig ដូចជាឈ្នះក្រុមណាមុននឹងឡើងដល់វគ្គ11ក្រុមនេះ នៅក្នុង group stage វគ្គវគ្គជំរុំក្នុងពូលទេបាទចៃវគ្គខ្វាយហ្នឹងគឺចាប់ដើមពីពេលដែល group stage វគ្គសំពងនៅក្នុងនៅក្នុងពូលអញ្ចឹង Leipzig គាត់ឡើងមកមានឱកាសឡើងមកដែរតែ Leipzig ទោះបីជាលក់ទី Mo Werner ក៏ដោយបាទគាត់នៅតែអាចល្អល្អដោយសារតែលើមានកីឡាករអីគេដូចយូប៉ាមេកាណូហ្នឹងបាទយូប៉ាមេកាណូខ្សែការពារបារាំងដែល ឃើញថាលីវើពូលជាមួយនឹងបាយឺនម៉ូនីកមកតាមចង់ទិញមែនទែនកីឡាកររបស់ក្រុមបាល់ទាត់លីវស៊ីកបាយឺនយកបាត់ហើយបាយឺនយកបាត់ហើយយកបាត់ហើយ45លានយូរ៉ូបើបាយឺនយកហើយអាហ្នឹងដូចជាអឺដាយ៉តយូប៉ាមេកានិកខ្សែការពារបីគ្មានសាជាតិបារាំងបាទបាទហ្នឹងហើយកុំឲ្យខាតពេលយូរសម្រាប់លីវើពូលនេះបងគាត់ប្រាប់ឯណាបាទកីឡាករគឺនៅតែបន្តរបួសដូចចឹងគឺ10នាក់បាទ ក្នុងចំណោមកីឡាករ25រូបកីឡាករ10នាក់របស់លីវើពូលរបស់ឲ្យដូចជា Diego Jota, Van Dijk, Gomez, Matip, Naby Keita បាទអឺមើលអាណាទៀតចេះដូចជាអស់ហើយប៉ុន្តែយើងសរុបទៅគឺ10នាក់សម្បីតែខ្សែការពារដែលទៅទិញមក Ben Davis ហ្នឹងក៏របួសដែរមួយក្មេងហ្នឹងអាមួយទិញមកពី Preston Ben Davis ហ្នឹងអាហ្នឹងដោយសារអាចដល់គ្នាវឹកហាត់ពេកថ្ងៃដំបូងអញ្ចឹងណា តែមីណាមីណូមីណាមីណូដូចជាទៅចូលរួមជាមួយនឹងមីណាមីណូដាក់ឲ្យសានសំងជ័យជើរយៈពេល6ខែមីណាមីណូទៅបាត់ហើយបាទតែដូចជាឃើញសុនចូលនេះថ្ងៃថ្ងៃមុននៅសប្តាហ៍ទី23អត់អត់បានមើលដែរអត់ដឹងថាអត់បានលេងអត់ផងក្នុងការជួបគ្នាជាមួយនឹងញូកាសលបាទមីណាមីណូទៅបានកម្មកក្រដែរក៏ស្តៀងគ្នាជាមួយនឹងកីឡាករជេស៊ីលីនការបស់មិនយូរដែរអូបងប្អូនយើងគាត់ក៏មិនប្រាប់ថាយុបនៃលីវើពូលប៉ះអូប៊ីលីផ្សេងនេះគឺលេងនៅដីទឹកដីកណ្ដាលហ្នឹងហើយទឹកដីកណ្ដាលចឹងបានន័យថាហេតុអីបានគេលេងទឹកដីកណ្ដាលមូលហេតុគឺដោយសារតំបន់ដែល ទឹកដីរបស់ OB Leipzig នឹងគឺនៅ មានបញ្ហាចោតដោយសារ COVID បាទអញ្ចឹងគឺសហព័ន្ធគេអត់ទាន់អនុញ្ញាតឲ្យទៅទៅលេងនៅទីនោះទេគេខ្លាចឆ្លង COVID មានគូផ្សំមួយទៀតអញ្ចឹងអឺក្រុមដែលនៅអង់គ្លេសសម្រាប់នៅក្នុងអឺរ៉ុបហ្នឹងគឺគេអត់បើកការហោហាឲ្យទៅចូលលេងនៅទឹកដីរបស់ស្ប៉ាញទឹកដីរបស់អាល្លឺម៉ង់គេឲ្យចូលដោយសារនៅអង់គ្លេសទូកូវីដខ្លាំងទូកូវីដខ្លាំងអញ្ចឹងគេសង្កេតថា ក្រុមអង់គ្លេសមកលេងទឹកដីរបស់ប្រទេសគេគឺគេមិនបានមិនបាន ក្រុមនៅអង់គ្លេសក្រុមដែលផ្សេងមកលេងមកទឹកដីអង់គ្លេសក៏អត់បានដូចគ្នាអញ្ចឹងគេសុខចិត្តរើទឹកដីកណ្ដាលមួយនៅស្អីនៅអង់គ្លេសកូវីដឆ្លងខ្លាំងឆ្លងខ្លាំងធ្វើឲ្យបានការហោះហើរឆ្លងដែនទៅទៅប្រទេសណាមួយនៅក្នុងតំបន់អឺរ៉ុបហ្នឹងគេមានការរឹតបន្តឹងអញ្ចឹងហើយក៏ឥឡូវដូចជាលេងនៅនៅទីកន្លែងឋានប៊ូឆារេសអូលេងនៅទីក្រុងប៊ូឆារេសបាទប៊ូឆារេសប្រទេសរូម៉ានីទីលេងនៅរូម៉ានីបាទអញ្ចឹងប្រទេសរូម៉ានីសម្រាប់គូលីវើពូលជាមួយនឹង RB Leipzig តែយើងឃើញថានៅអង់គ្លេសបើទោះបីជា មានការរឹតបន្តឹងទៅលើការទស្សនាក៏ដោយតែឥឡូវនេះក៏ផ្ទុះឡើងនៃនៃ COVID-19 ឡើងវិញដែរបាទអញ្ចឹងនិយាយមកនិយាយមកស្អីគេអូយ៉ាងណាក៏បងអព្លីបងជប៉ុនយើងជួញបើជួញជួញ group នៅក្នុង comment ដែលយើងបាន pin ណាបាន pin នៅលើនៅលើការ live ហ្នឹងអញ្ចឹងបងប្អូនយើងចូលទៅក្នុង Cambodian passport ហ្នឹងគឺដើម្បីបាទ like page ម្នាក់មួយផង ម្លេចភេកដែលយើងបានភិននៅលើហ្នឹងបាទតែកុំឲ្យខាតពេលយូរសម្រាប់គូ RB Leipzig ជាមួយ Liverpool យប់នេះបាទមិនទោះទាយថាគូហ្នឹងគឺ2ស្មើ2ស្មើ2ស្មើទឹកដីកណ្ដាលទឹកដីកណ្ដាលបាទតែយ៉ាងណាក៏សម្រាប់អីមិញចកក៏បានទូទាយថា2ស្មើតែខ្ញុំយល់ឃើញថាការប្រកួតនេះបាទ Liverpool ឈ្នះ2-1វិញ Liverpool ឈ្នះ2-1វិញ2-1វិញ បើដោយសារតែយ៉ាងណាគិតថា quality នៃការលេងបាលីពូក៏មិនធ្លាក់ខ្លាំងពេកដែរតែកុំភ្លេចអូបេលីផ្សេងទម្លាក់មែនធីមុននឹងឡើងមកដល់វគ្គ16ក្រុមហ្នឹងទម្លាក់មែនធីទម្លាក់មែនធីហ៎ទម្លាក់មែនធីអីទម្លាក់មែនយូមិនវគ្គ16ក្រុមហ្នឹងមិនតន់មិនតន់តតទម្លាក់ទេគឺនៅក្នុងពូលនៅឡើយទេទេឈ្នះមែនយូឈ្នះមែនយូជើងទី2ណាឈ្នះនៅក្នុងពូលអាហ្នឹងខ្ញុំឈ្នះសន្សំបន្ទុកតែមិនតន់ទម្លាក់ទេ ចឹងមែនយូដូចជាអត់ហើយមិនទាន់ទម្លាក់ប្រកាច់យកស្អីមែនយូធ្លាក់ត្រឹមវគ្គ32ក្រុមអរិយនេះវៃមែនយូមែនយូធ្លាក់ច្រឡំអធិស្ឋានបងប្អូនយើងច្រឡំច្រឡំមែនយូធ្លាក់ទៅយូរ៉ូប៉ាលីកតែយ៉ាងថាការប្រកួតនោះគឺជាការប្រកួតចុងក្រោយដែល Leipzig បានយកឈ្នះលើ Man U ទៅ Man U គាត់ខ្លាំងណាស់ Leipzig ហ្នឹងក្នុងដីឲ្យបាននេះថ្ងៃមុនទម្លាក់ Man U អាជើងទី2ហ្នឹងហ្នឹងតែ Man U វាឆ្កែផងថោកទៀបចយមកជើងទី1ស៊ីគេដល់ពេលជើងទី2ធ្លាក់ដឹប បាទអញ្ចឹងទេយើងយើងចាំមើលទាំងអស់គ្នាតើតើ Leipzig អាចធ្វើបានល្អដោយការជួបមួយ Man U ដែរអត់បាទឥឡូវទៅទៀតលទ្ធផលប្រហែល2 1ប្រហែលអាណា2អាណា1 Liverpool 2អា Leipzig 1ហើយនេះគេយក Liverpool 2 Leipzig មួយគេជឿជាក់លើតែ Klopp ហ្នឹងណាហើយយប់នេះជាមើលតែយន្តការ8ចំណុចដែលតែ Klopp តែងដាក់ឲ្យប្រើព្រោះយន្តការ8ចំណុចនេះ2ប្រគូនេះគឺស្បៃទាំងពីរឯមុនប៉ះប៉ះមែនទីមែនទីលុតហ្មង4 1 4-1ប៉ះជាមួយនឹង Leicester 3-1 Leicester Leicester ដាក់3-1ទៀតអញ្ចឹងបានថាពីប្រកួតចុងក្រោយរបស់របស់ Liverpool នេះគឺងាប់ទាំងពីរមក7គ្រាប់ធ្លាយអញ្ចឹងបានថាដូចជានិយាយទៅគឺ Liverpool លេងកាចដូចឆ្នាំមុនហ្នឹងមែនទេតែប្រព័ន្ធប្រយុទ្ធ Liverpool ដូចមាន Salah មានអឺ Firmino មាន San ម៉ាណេនេះគឺគាត់អញ្ចឹងថាប្រព័ន្ធលេងរបស់គាត់នេះគឺចាប់បានធ្លាក់ធ្លាក់ធ្លាក់ខ្លាំងមែនទែន វាគូផ្សំនឹងក្រុមទាំងមូលដែរក្រុមទាំងមូលលេងផ្សំអឺបើនិយាយពីប្រយុទ្ធនៅខាងលើវាអត់សូវបាត់ទេវាពេញសាច់ទេបម្រើក៏អត់អីដែរប៉ុន្តែណាស់តែជើងក្រោមហ្នឹងហើយជើងក្រោមវាស្ទើរដោយសារវាដោយវ៉ាន់ដៃរបូកបាទហ្វាប៊ីញ៉ូម៉ាទីបអឺហើយមានឌីហ្គោចូតា មានហ្គេតាអញ្ចឹងបានន័យថាដល់ពេលលីវើពូលជ្រាយជើងក្រោមចឹងមានអីរំពឹងទៀតបាទហ្នឹងហើយអរគុណច្រើនសម្រាប់ការសន្ទនានៅក្នុង រាត្រីនេះទាក់ទងទៅនឹងការប្រកួត UEFA Champions League វគ្គ16ក្រុមចុងក្រោយជើងទី1ហើយខ្ញុំបាទចិញ្ចក់ជាមួយនឹងខ្ញុំបាទមីរ៉ុបបាទក៏សូមអរគុណហើយជូនពរទៅដល់បងប្អូនជនរួមជាតិបាទឲ្យជួបទៀតប្រទេសតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីឃ្លៀងឃ្លាតឡើយបាទសូមអរគុណបាទបាទទៅ